អាអត់បានការធ្វើការឲ្យកុំកើតដល់ហើយនេះចេះតែលួចគុំតែអាទឹកឯនេះហើយចឹងឯងមានមុខមកបោប្រាក់ខែយ៉ាងទៀតណាណែពូខ្ញុំមកចូលមានរឿងមួយកែញោមស្រាយាយញោមឲ្យបងញោមឯងតែអញឃើញហើយអញវាខ្នាញ់ពេកកូនតែឯងនេះកុំអីអាទឹកឯងបានចូលជាមួយកូនអញហើយហើយកូនអញក៏អត់ចូលចិត្តហើយដែរអាយឯងនាំតែរឿងអញឯងអញឯងឈឺក្បាលពេញតផែហ្នឹងចោលនៅតែចោលចឹងហើយនេះណែពូញោមមិនចោល ចុះបើឲ្យចោលមែនមកអញថាតាគាត់តកែយាយធ្លាប់ប្រាប់យើងហ្នឹងដែរថាវាយគ្នាឲ្យបានអីមកវិញហើយគាត់តកែទៀតកែតកែអើតែគាត់ហ៎ហើយមិនចោលចោលតាចោលរហូតចោលវិញមកជាអានេះប៉ុនមេដៃវាយអញទៀតអាទឹកប្អូនឯងកែឡើងឡើងអាអូឲ្យខ្ញុំសុំទោសជំនួសប្អូនផង បើសិនជាគេឆ្លើយដាក់ពូតែពូឈប់ហៅគេអាក្មេងហើអីផ្ចាយអាក្មេងចោលអាក្មេងអាណាថាហ្នឹងទៀតចុយតបចៅសា សពនៅណាសពចៅសពចៅសពសពឬបងហៅអត់សពចៅសពមានលុយយាយហៅអត់ចៅសពសពចៅសពសពអើយសពនៅណាចៅសពអីមានយាយអូចៅសពយាយមានយាយយាយអូក្មួយក្មួយមានឃើញក្មេងក្មួយប៉ុណ្ណេះក្មួយអូខ្ញុំមិនដែរឃើញទេខ្ញុំដល់លេងម្នាក់ឯងខ្ញុំដឹងអី ទៅយើងនៅរកវាប្រហែលកន្លែងហើយចៅយើងទៅរកបន្តទៀតទៅរកកន្លែងណាដែរដែរតែចាសាប់វាធ្លាប់ទៅណាចឹងណាតែយាយពេលគេនៅមួយយើងគេដើរលេងច្រើនកន្លែងយាយខ្ញុំអត់ដឹងថាគេគេទៅណាយាយចាសាប់អូនតាអូនឯងនៅដល់អត់អូនចាសាប់ឲ្យបងសុំតោឲ្យអូនឯងជុំខំបងហើយ យាយកំពុងហងចាំខ្លួនឯងយាយសាប់យាយសាប់សាប់យាយយាយយីមកយាយពួកយាយឈឺយាយសាប់ទៅផ្ទះវិញសិនយាយយាយនៅមកខ្លាំងណាស់ចៅពួកយាយស៊ូខ្លួនយាយទៅផ្ទះវិញសិនយាយចាំស្អែកចាំយើងហៅបងសាពេញក៏បានដែរអត់ទេអត់ទេយ៉ាងទឹកអត់ទេ ចៅសាបយើងត្រូវសាបសាបល្អទៀតបើរចៅសាបមិនឃើញយើងមិនចង់ទៅវិញទេអត់ទេតើស្វានេះចៅសាបមិនដេកនៅសាលាតើល្ងាយ៉ាងណាទៅអើចង្កត់តើយើងសាបល្ងាយ៉ាងណាទៅចៅខ្ញុំបាត់បងសាម្ដងយាយខ្ញុំមិនចង់បាត់បងយាយទៀតទេយាយយាយត្រឡប់ទៅផ្ទះវិញសិនណាយាយខ្ញុំសុំបងអត់ទេ តែយាយគិតពីសុខភាពយាយយាយយាយអត់ស្រួលខ្លួនតែយាយនៅចង់រកចៅសាបណា ផ្ទះវិញសិនទៅណាយាយចាំស្អែកចាំខ្ញុំមកហៅកូនសាក៏បានណាយាយខ្ញុំសូមបងយាយទៅផ្ទះសិនណាយាយហ្នឹងហើយយាយទៅចាសាមលឺយាយហៅអត់សាមចៅសាមណាយាយ យាយយាយសម្រានទៅយាយខ្ញុំដាំបបររួចហើយហើយបើយាយឃ្លានយាយងើបហូបបបរតិចទៅណាខ្ញុំនឹងទៅរកប្អូនសាបឥឡូវយាយទឹកយាយក៏ចង់ទៅរកចាស់សាបដែរតែយាយទៅមិនរួចយាយឈឺក្បាលនឹងរួយក្បាលជង្គង់ណាហើយចៅគិតថាទៅរកចាស់សាបនេះណាខ្ញុំស្គាល់កន្លែងសាបក្លបលេងច្រើនណាយាយ គីឡូគេនៅហ្នឹងអាចហៅគេមកវិញយាយចេះទឹកបើអញ្ចឹងចៅឆាប់ទៅរកចៅសាបទៅណារកឃើញប្អូនលោកប្អូនឲ្យត្រឡប់មកវិញណាចៅណាតែយាយនៅផ្ទះម្នាក់ឯងហ្នឹងយាយអូមិនអីទេយាយអាចនៅម្នាក់ឯងបានណា ឆាប់ទៅរកប្អូនទៅបាទយាយជប់សិនចៅទឹកចៅយកលុយទៅខ្លះទៅណាលុយដែលចៅនឹងសមនោះអត់ទេយាយ លុយហ្នឹងខ្ញុំទុកសំពីអ្នកប្អូនសាបខ្ញុំអត់ចង់ដកចាយយាយបើយើងចង់ឆាប់ទៅរកចាសាទៅណាចៅ បាទយាយឆាប់ទៅលឿនទៅណា សាប់ខ្ញុំផងសូមឲ្យចិត្តទឹកឆាប់រកចៅសាប់ឃើញចុះព្រះហើយព្រះសូមព្រះអង្គជួយថែរក្សាពួកគេផង អញឥឡូវហើយអើហើយកូនសួរហើយកូនអញអើតអើតនោះអើតមើលស្អីប៉ាមើលទៅមុខកូននៅបារម្ភដល់នេះកូនចាំឯណាហើយមិត្តភ័ក្ដិមកលេងមែនដូចអត់មានប្រាប់ប៉ាទេអូយប៉ាបងមិត្តភ័ក្ដិមកលេងហើយកូនប្រាប់ហើយតែនេះកូនចាំទឹកណាមួយថ្ងៃអត់ឃើញបងប្អូនពីរនាក់គេមកធ្វើការនេះយឺតម៉េះមែនតាប៉ាវាហើយខ្ញុំដល់ថ្នាក់ស្អប់ស្អប់វាពេកភ្លេចគិតភ្លេចមើលថាថ្ងៃហ្នឹងវាមកធ្វើការរឿងមួយក៏អត់ អូយខ្ញុំមកខ្ញុំ សង្ស័យពួកវាឈប់ធ្វើហើយមើលទៅតែរបស់ពួកវាឈប់ធ្វើក៏ល្អដែរសងយើងឈឺក្បាលទៀតយីក៏តែអាអាម៉ាម៉ាហ្នឹងទុកក៏មិនចំណេញដកចេញមិនខាតដែរទៅមិនមកក៏ល្អដែរម៉ាប៉ាតែកូនបារម្ភពីគេខាញ់លោទីគេមានរឿងអីទៅគេបាត់ខ្លួនឬក៏គេមានរឿងអីមិនពាក់ព័ន្ធដល់យើងហ៎អីម៉ាក់តើទៅតពួកគេលឿនឡើងកូនសួរ ប៉ានិងម៉ាក់នេះណាជួយពួកវាច្រើនហើយណាហើយលើកនេះពួកវាទៅតែខ្លួនឯងតាអញ្ចឹងហើយប៉ានិងម៉ាក់នេះមិនទទួលមនុស្សចោលមកទៀតដូចវានេះមិនធ្វើការទៀតទេណាហើយហើយកូនពួកយើងធ្វើអំពើល្អពួកដាក់ពួកវាច្រើនណាស់តែពួកវាមិនព្រមទួលអំពើល្អពីយើងជីវិតវា ពីមុនមកមិនខ្មិចឲ្យវាទៅអញ្ចឹងហើយកូនប៉ាលែងដឹងលែងលឺហើយ អ្នកខំទេត្រូវទៅពួកគេប៉ាផ្លាច់ចាអូគេធ្លាប់ជួយកូនមិនខ្លះប៉ុន្តែប៉ានឹងម៉ាក់នេះក៏ជួយវាច្រើនដែរហ៎យាយវាជួយសពគ្រប់យ៉ាងទាំងអស់នេះអញ្ចឹងហើយទោះជាវាត្រឡប់មកវិញណាក៏ប៉ានឹងម៉ាក់នេះមិនទទួលវាធ្វើការជាដាច់ខាតណាលឺទេហ៎កូនណាធ្វើល្អក៏ត្រូវមើលមនុស្សដែរហើយត្រូវមើលស្ថានភាពអំពើល្អវាមានដែនកំណត់ហើយកូនអរទេប៉ាម៉ាក់ ប៉ាម៉ាក់ថ្ងៃនេះធ្វើឲ្យកូនអន់ចិត្តខ្លាំងណាប៉ាម៉ាក់ស្អប់តើកូនខឹងហើយតែប៉ាវាប៉ាប៉ាវាមើលចាស់កូនសូនណាតាំងពីស្គាល់អាពីរអ្នកនឹងមកនិយាយពីថាធ្វើអីក៏ដោយតាមតែចិត្តខ្លួនឯងទេនេះខ្ញុំខ្ញុំមិនតល់តែមេះតែមកថ្ងៃនេះមកតាពីរអ្នកហ្នឹងនាំតែរឿងឈឺក្បាល ខំជួយវាឡើងពីគួរអីវាព្រមឡើងទៀតក៏តាមនុស្សអត់កណាតវានៅតែអត់កណាតអញ្ចឹងណែដោយពួកអស់នេះអញ្ចឹងមកជីវិតវានឹងកម្មកគេមកជីវិតនឹងវាគ្មានទៅធ្វើអីកើតទេហេធុញណាស់បងបុកលហុងសិនឯបង មីឆាក៏មានដែរមីឆាបុកលហុងមីឆាកាយស្រាមអីធ្លាក់ពេញដីចឹងហ៎ ឯងមករកកំណប់មាសអីនៅនឹងនៅនឹងវាគ្មានមាសគ្មានប្រាក់អីនៅនឹងទេហើយហើយរើក៏រើទៅចាំបាច់កាយឲ្យរុះពេញដីធ្វើអីហាអើយបើខ្ញុំកាមិនឃើញអាចាយឯងយូរឈួតបើឯងចង់កាយឯងយកកំពុងឯងហ្នឹងដាក់ចុងក្នុងបៅមកយីអាក្មេងគ្មានម៉ែឪបដៅនេះយើងគ្មានពេលណារះសបកកំប៉ុងនឹងទុកឲ្យឯងឯងយើងមិនមែនកាជះឯងឯងវៃបើឯងកណាឯងជួយមិនដីខ្ញុំមើលកំប៉ុងរបស់ខ្ញុំតា Ini cakep ini. Ih, ini lebih mah. Ini a a a a a ក្មេងតកអាអាអាលលាយដូចតកម៉ែឲ្យឯងឆ្លាតមិនប្រហែលយើងផងឯងហ៊ានមកថាឲ្យយើងល្ងងបើឆ្លាតណាគ្មានឲ្យឯងមកដើររះសារាមអញ្ចឹងឯងបងអើយយាយចេញខ្ញុំចាននៅខ្ញុំអត់មានមកអើយកុំចេញមកឲ្យខ្ញុំយ៉ាំចេញមកអើយឯងវិញអូយធុញណាមើលវាធ្វើ តែបាត់ហើយកុំឲ្យយើងឃើញមុខឯងទៀតតែយើងឃើញមុខឯងប្រកាសជាអាសានធំហើយអាក្មេងចង្រៃនេះអញ្ចឹងមិនឲ្យយើងជេរវាមិនបើវាកាយសារ៉ាមធ្លាក់ពេញដីហើយវាមិនរើសដាក់ទៅវិញសោះចាប់ដល់ហើយបីទួអីហីអាឆ្លើយនោះទៅមិនទាន់បានផុតផងឥឡូវមកអាត្រឹមត្រូវមកមួយទៀតអីហើយហើយមករស់ស្អីហ่ะហើយមកសុំទៀនមែនអញគ្មានលុយឲ្យទេ ទោះបីអញមានណាក៏អញមិនឲ្យដែរអ្នកសុំទានដោយឯងខ្ញុំគឺជាក្របសាញ់មិនខ្លាចរលកបោកខ្លាំងយ៉ាងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតយើងក៏គោលអាហារូបត្ថម្ភពី ប្រទេសជប៉ុន La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមាន ប្រសិទ្ធភាព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 ស្មានជីវិតរស់រវើងតែអបអរំពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard ស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថតថត Comfort លេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុង ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃុំនិងម៉ៃឡូខ្ញុំគឺជាក្របសាញ់មិនខ្លាចរលកមកខ្លាំងយ៉ាងខ្ញុំមិនមែនអ្នកសុំទានណាអីបើឯងមានអ្នកសុំទានឲ្យលើកដៃសាពះអញទៅអីថាមួយមុនទៅវាល្ងងអានេះមកដូចត្រង់ឆ្លាតហើយឯងមករស់ស្អីខ្ញុំគាត់ទៅចង់សួរអ៊ីថាមានឃើញប្អូនប្រុសខ្ញុំគាត់ដើមមិនដឹងអត់អីហើយអញជាប់សាច់ឈាមហើយពីកាល ខោមិនខោអាវមិនអាវក៏មកចង់ហាមាត់សួរអញទៅមិនបាច់សួរច្រើនទេទៅឲ្យបាត់ណាអីខ្ញុំជំរាប លាទៅសិនអើទៅឲ្យបាត់ណាយ៉ាប់ដល់ហើយពួកអាក្មេងអស់នេះក្មេងគ្មានម៉ែឪបដៅយ៉ាប់មែនហ្មងយាយនេះទឹកតសាតាំងព្រឹកមែនទេទឹកគេទៅរសាប់តាំងពីព្រឹកមក ទឹកពីស្រឡាយប្អូនប្រុសរបស់គេណាបើសិនរកសាប់មិនឃើញទេគេក៏នៅមិនស្គៀមដែរចឹងតា បានឃើញពីអ្នកគ្នាទៅធ្វើការតាំងគាត់ខ្ញុំស្មានតែទឹកឈឺតា ទៅខំយកនំប្រាំងហើយបាយមកឲ្យគេហូបអូយាយហើយយាយអឺយាយមានដឹងទឹកទៅរកសាបនៅណាអត់ យាយមិនដឹងទេនៅកែបវិញនេះគឺធំខ្លាំងណាស់មិនដឹងថាចៅសាបគេទៅដេកនៅណាគេរត់ពួនពួកខ្ញុំនៅកន្លែងណាខ្លះគុំតែយាយឈឺដើរមិនចង់រួចគុំអីយាយទៅរត់សាបជាមួយទឹកហើយ ឃើញហើយខ្ញុំមានកង់ចាំខ្ញុំជិះទៅរកពួកគេចឹងយាយពិសានំបារាំងជាមួយបាយនេះទៅណាចាំខ្ញុំជិះទៅរកពួកគេចាអរគុណណាចៅជំរាបលាយាយចាទួហើយខ្លួនឯងមកនឹងដែរហើយមកអញ្ចឹងមិនកុំប្រាប់ម៉ាក់ណាជំរាបសួរលោកស្រីមិនចាំបាច់ជំរាបសួរខ្ញុំទេ ពីព្រោះថាខ្ញុំនេះឃើញហើយណាវាឆ្អើមហើយម្យ៉ាងណាខ្ញុំនេះវាខ្លាចបាបអូយម៉ាក់រឿងនេះមានពាក់ព័ន្ធមួយម៉ាក់ឯងម៉ាក់ជាផ្លូវខ្ញុំប្រញាប់ទៅណាឯងប្រញាប់ទៅណាមួយកែណាខ្ញុំទៅរកទឹកសាគេបាត់ខ្លួនហើយទឹកក៏តាមរហើយឥឡូវហ្នឹងគឺបាត់ទាំងពីរតែម្ដងនេះអូ ចឹងទេហ៎បាយយាយយាយខ្ញុំឆ្ងល់យាយឯងហ្នឹងនេះណាចៅយាយឯងមិនចេះតែយ៉ាងម៉េចហ៎យ៉ាងម៉េចបានជាតែអំពើទុកដល់គេដល់ឯងគ្រប់គ្នានេះហ៎មានកន្លែងការងារធ្វើមានកន្លែងនៅហើយពេលអំពើទុកដល់កូនស្រីខ្ញុំទៀតហ៎ហើយឆ្ងល់យាយឯងនេះចាស់ចំណាស់ហ្នឹងហើយអត់ចេះបដៅចៅអីខ្លះទេអីមិនក៏រស់អត់ប្រយោជន៍យ៉ាងនេះហ៎អូយម៉ាធឹងនេះមានពាក់ព័ន្ធមួយយាយឯង មិនអាចទៅណាទាំងអស់ឯងទៅផ្ទះជាមួយម៉ាក់តើពាក់ស្បែកជើងមកលេងអត់ទេម៉ាក់ម៉ាក់តែមុនណាខ្ញុំមានតាំងចាំខ្ញុំជិះទៅតាមក្រោយមានតាំងមែនអូល្អណាស់កូនចាំជើងឲ្យកម្មករមកយកកង់ឯងឆាប់ពាក់ស្បែកហើយជើងមកឲ្យទៅផ្ទះជាមួយយើងបាយលេង ស័ព្ទអាយមានទៀះមានឪពុកម្ដាយមកពីណាជីវិតណា សាប់ទឹកមកអញ្ចឹងដល់បរោណៃឃើញហើយអូនយាយចាំយើងនៅផ្ទះយើងទៅផ្ទះនៅជាមួយយាយវិញអូនអរេខ្ញុំមកគ្មានយាយគ្មានបងស្អីទេនៅក៏គ្មានតែចៃមានអាណាថាប៉ុណ្ណឹងបាទវិញទៅសាប់ ចាប់បងអងអូន នៅមួយយាយវិញណាអូនសាបចិត្តយាយមកអូនយកទៅនៅមួយយាយវិញណាអូនចេញមកសាបងសុំវអត់តើណៃចេញណាអូនឯងចង់ឲ្យមកធ្វើអីក៏បងធ្វើទៅសាបទៅទៅយាយយាយមិនឃើញបងអូនអត់ចៅមកខ្ញុំឃើញបងអូនសាបយាយចាសាបចាសាបចាសាបយាយមិនដល់ហើយចាសាប សាបចាសាបកុំពួតនិយាយទៀតណាចាណាចាសាបត្រឡប់មកនិយាយវិញចាសាបនិយាយវិញអូនចាសាបចាសាបកុំទៅណាចូលនិយាយណាចាសាបចាសាបយាយហើយយាយឈឺយាយអត់អីយាយកុំខ្វល់និយាយចៅកុំអារម្មណ៍និយាយអីតើបងអូនទៅទៅឃើញថាបងអូននឹងមកដុំហ្នឹងអីអត់យាយបើយើងរត់ទៀតទៅសាបចាសាប Vậy mà ơn Vậy mà họ ơn nè ơn Cái sợ Cái cháu sao lại gặp mặt cái hại vậy vậy Tấm bé nè Cháu cần mắt nó chết thôi không cháu tôi chào vậy vậy Ơn mà thơ tên nhà Tên nhà mày dây ơn Dây sẽ lại chào Dây sẽ chào Dây mà ơn sao Cháu sao Cháu sao អីមើលចៅយើងទៅផ្ទះយើងមិនអត់ទេណាសាបទៅទៅណាសាបទៅទៅចាប់ដល់របស់អូនទៅចៅយាយណាសាបចៅសាបចៅកុំទៅណាចៅយាយទៀតណាយើងទៅផ្ទះយើងវិញណាចៅណា បាទយាយខ្ញុំត្រឡប់ទៅវិញមកយាយយាយយាយស្រឡាញ់ចៅទៅទៅយើងវិញណាចៅណាជិះទៅណាចៅយាយនេះអត់ទៅចៅតោះទៅផ្ទះយើងវិញណា សាបមិនកើតអីគេណាទៅផ្ទះយើងមិនទៅផ្ទះយើងវិញអូនយាយឲ្យបងសុំទោសថ្ងៃក្រោយបងលេងថាឲ្យណៃទៀតអីបងស្រឡាញ់ណៃនេះបងកើតបងជាងយាយចៅស្រឡាញ់យាយយាយដឹងទៅចៅគឺជាក្មេងដែលចាយ គ្មានណាតាហើយគ្មានមានពុំដែរទៀតតែយាយមើលថាចៅដូចចៅមិនកើតអញ្ចឹងយាយមើលថាចៅមួយទឹកឲ្យចៅដកឯចៅពេលចៅឈឺយាយបញ្ចុះបបោចៅយាយចៅស្រឡាញ់យាយ ជាក្របសិនមិនខ្លាចប្រឡងមកខ្លាំងយ៉ាងផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាព ល្អ ជាមួយអីចឹងបូការីស្វេតយើងក៏គោលអាហារូបត្ថម្ភពី ប្រទេសជប៉ុន La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមាន ប្រសិទ្ធភាព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 ស្មានជីវិនរស់រវើងតែអបអរំពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោពីចុយស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថតថត Comfort លេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុង ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ផ្ញើសញ្ញាឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើនពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូខ្ញុំគឺជាក្របសាញ់មិនខ្លាចរលកមកខ្លាំងយ៉ាងយាយក៏ស្រឡាញ់ចៅសាបគុំទៅណាចៅយាយនឹងអង្គទឹកណាមកវិចៅមិនអើយយាយតើយាយ ស្រឡាញ់ចៅស្រឡាញ់ដូចជាចៅបង្កើតអញ្ចឹងកុំរត់ទៅណាណាចៅណាម៉ែចៅសុរិយាចៅនឹងទៅចឹងទៀតចៅសុំតយឯងមិនអីទេចៅណាតោះយើងទៅផ្ទះយើងវិញណាចៅណាតោះចៅទឹក ចាចាសាបបាត់ចៅប្រហែលថ្ងៃយាយមិនស្ទើរស្លាប់ទៅហើយថ្ងៃក្រោយចៅកុំរំដៅចៅយាយលើទេណាបាក់សំដីយាយណាសាបយាយស្រឡាញ់ពួកយើងទាំងពីរនាក់ណាចៅចៅស្រឡាញ់យាយ vậy Duyên sẽ lại chờ Chết thật Ọt ba này Anh hãy thôi bố hãy thơ ca cái anh ăn kia đây ừ. Bố ơi cái anh anh mẹ chìm đôi xa thẻ bố hãy tranh trâu đây. គួរឲ្យចង់តាណាទៅហើយគួរឲ្យមកប្រហែលជ្រៀនទៅវិញប៉ុណ្ណឹងជ្រៀនហើយអើទៅផាត់នាំគ្នាចេញទៅអាក្មេអាណាថាវាមិនដែលកូនចៅអាណាក្លុកកែរថ្នាក់ហ្នឹងទេអញមិនចំពួកឯងអាពួកក្មេអាណាថាឬពួកឯងទេពួកឯងឆាប់ចេញទៅបើសិនជាពួកឯងចេញទៅបាត់ណាកូនស្រីរបស់យើងនេះក៏គេមិនទៅចេះគិតច្រើននោះដែរពូមីងខ្ញុំដឹងខុសហើយពូសូមពូឲ្យមីងឲ្យខ្ញុំធ្វើការនៅកន្លែងហ្នឹងទៀតទៅអត់បានទេ កន្លែងអញអត់យកមនុស្សឆ្លើយធ្វើការឯងមនុស្សស្អីអាធ្វើការតាមតែចិត្តវោវោវាលួចបោះអញឲ្យរត់បាត់ទៀតហើយអញខ្ជិលជេខ្ជិលស្ដីហើយវើយទៅនៅដល់ណាទៀតនាំបងប្អូនឯងត្រូវអត់ចាយវិញទៅទៅមកគេដឹងឯងស្អីទៀតតាមធ្វើចឹងមកវិញមកអូនហើយឃើញឯងអញថាអាហ្នឹងច្រាច់ឆ្កែកែម្លងកែម្លងហើយវាមិនធ្វើតែឆ្កែទេវាបញ្ចូលដល់ទៅចោលឯណាបាទវា ពូមីងឲ្យខ្ញុំសុំទោសជាមួយបងអូនខ្ញុំផងអ៊ីអាណិតពួកខ្ញុំម្ដងហើយបើអ៊ីមិនឲ្យខ្ញុំធ្វើការទេខ្ញុំប្រកាសជិះទៅរើអេបចាយវិញហើយទៅចង់ត្រូវអេបចាយទៅទៅជារឿងរបស់ឯងតាពូពូលើកលែងខ្ញុំម្ដងណាតាហេហេមកលុតជង្គង់ឯណាឡងហើយមានរឿងអីមកទៀតហើយអញអត់មានរឿងអីទេសួរ គាត់តែពួកគាត់អត់ព្រមឲ្យខ្ញុំហិសាបទៅធ្វើការខ្ញុំខំវល់គាត់ដែរតែគាត់ព្រមប៉ាកុំសំវល់ឲ្យទឹកហីសាបគេចូលធ្វើការវិញទៅណាពួកគេគួរអាណិតណាតើពួកគេចូលធ្វើការបានកូនសុបាយចិត្តហើយកូនក៏មិនសូវឈឺដែរអញថាមែនមែនឲ្យតែវាមកតោះណាវាច្បាស់ជួយសុំបងអាពីរអ្នកបងបងប្អូននឹងទៀតហើយ ឥឡូវគិតមិនលេណាគិតមិនប៉ាវាប៉ាកូនណាមិនដែរខឹងប៉ាឯងតែបើប៉ាម៉ាក់គ្រាន់តែឲ្យសាបហើយទៅគេចូលធ្វើការវិញអត់បានណាកូនខឹងឯងហើយបានបានបានប៉ាឲ្យពួកវាធ្វើការវិញក៏បានដែរតែពួកឯងណាមិនខំធ្វើការកុំខំទៅនាំទុកឲ្យអញពេកអញធុញណាបាទពូអរគុណឯពូមីងអរគុណឯសួរ ឃើញមុខហែងហាយនេះដៅកាហាយខ្លាំងណាស់ហ៎ហេសាប់យើងចូលធ្វើការវិញយើងមានលុយសំវិញយើងទុកសំលុយទិញផ្ទះឲ្យយាយបានហើយហុយចាក់ការស្អីក៏គាត់ណានៅកាប់ណាខែអំពីខែពីខែទៀតនៅហ្នឹងហើយគាត់ណានិយាយយើងដូចឆ្កែអញ្ចឹង ខ្វល់ទៅអីបងអត់ខ្វល់ទេបងខ្វល់ទៅមួយមុខទេគឺរលុយខ្វល់ឯងមិនខ្វល់តែមួយមុខទេបែរខ្វល់មុខទៀតមួយខំប្រឹងរលុយទីពីរខំប្រឹងរៀនតែខ្ញុំវិញខ្វល់តែមួយមុខទេគឺធ្វើការតែដូចថ្ងៃទេរៀនណារៀនរៀនរៀនរៀននឹងបានស្អីមានរឿងចង់និយាយមួយឯតិច មុនហ្នឹងណាមកកូនឯងអញចេះតែនិយាយហើយហើយអាសាបឯងមកវិញទៅទោះឯងមកវិញក៏អញអត់ឲ្យឯងធ្វើការដែរព្រោះឯងវាប៉ិនលួចពេកវ៉ាមិនដឹងថាខ្ញុំប៉ិនលួចណែអាតណើបឯងធ្វើស្អីមកគេមិនដឹងមែនគេដឹងអាទាំងអស់ហ្នឹងតែគ្រាន់គេមិននិយាយអញដឹងទៀតថាពីរនេះឯងហ្នឹងមិនមែនបងប្អូនគ្នាទេចាំមកមួយម្នាក់អាមួយវាឆ្កែ គាត់ទេមកពីអូនឯងដែរហ្នឹងទៅអីខ្ញុំមកឆ្កែបងឯងមនុស្សមែនទេបងឯងមនុស្សបងក៏មនុស្សដែរហើយបងឯងឆ្កែបងក៏ជាឆ្កែដែរ 门的价位，给你我们的价位。阿发，我们的价位。阿发，我们的价位。阿发，我们的价位。阿萨，我们的加倍。 não é de ជាក្របសាញ់មិនខ្លាចរលកបោកខ្លាំងយ៉ាងណាខ្ញុំគឺជាក្របសាញ់គ្មានទុកខាទោះមានស្នាមចាប់នៅក្រឡៅគុំប្រែទៅជាមកវ៉ែមកដៃវ៉ែមកវ៉ែខាយម៉ែពូអើលេងអាអត់បានការធ្វើការអីក៏មិនកើតដែរហើយនេះចេះតែលួច គុំតាអាទឹកនេះហើយចឹងឯងមានមុខមកបោប្រាក់ខែអញទៀតណាណែពូខ្ញុំមកចង់មានរឿងមួយតែខ្ញុំស្រាប់និយាយខ្ញុំឲ្យបងខ្ញុំទេតែអញឃើញឯងអញវាខ្នាញ់ពេកកូនតាឯងនេះកុំអីអាទឹកឯងបានចូលរៀងមួយកូនអញឯងហើយកូនអញឯងក៏អត់ចូលចិត្តឯងដែរអញឯងនាំតែរឿងអញឯងអញឯងឈឺក្បាលពេញតែផែហ្នឹងចោលនៅតែចោលចឹងឯងនេះណែពូខ្ញុំមិនចោលណាចុះបើឯងចោលមែនមកអញថាតា គាត់តកែយាយធ្លាប់ប្រាប់យើងហ្នឹងដែរថាវាយគ្នាហើយបានអីមកវិញហើយគាត់តកែទៀតខ្ញុំគឺជាក្របសាញ់មិនខ្លាចប្រឡងមកខ្លាំងយ៉ាងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុន La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមាន ប្រសិទ្ធភាព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 ស្មានជីវិតរស់រវើងតែអស់បារម្ភពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោ Richard ស៊ីមឡាហ្គេន IQ ប្រភេទទឹកងាយស្រួលញ៉ាំជំនួយដល់ការរៀនសូត្រកាន់តែឆាប់រហ័សស៊ីមឡាថតថត Comfort លេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយ ការពាររាងកាយពីខាងក្នុង ពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ញ៉ាសន្លឹកឆ្នោតឥឡូវនេះដើម្បីឈ្នះរង្វាន់ជាច្រើន ពីទឹកដោះគោសញ្ញាខ្លាឃ្មុំនិងម៉ៃឡូខ្ញុំគឺជាក្របសាញ់មិនខ្លាចរលកបោកខ្លាំងយ៉ាងកែតកែអើតែកូនឯងថាមិនចោលចោលចោលចោលរហូតចោលពេញមុខជាអានេះប៉ុនមេដៃរវាយអញទៀតអាទឹកប្អូនឯងកែឡើងឡើងអាអូឲ្យខ្ញុំសុំទោសជាមួយប្អូនផង បើសិនជាគេឆ្លើយដាក់ពូតែពូឈប់ហៅគេអាក្មេងហើយអេបចាយអាក្មេងចៅអាក្មេងអាណាថាហ្នឹងទៀតយោអើយអាចុះមកចឹងវាមិនចឹងមិនខ្ញុំសូមឲ្យព្រោះឯងឈប់ហៅវាចឹងទៅបើព្រោះឯងហៅវាចឹងវាខឹងទៅលោកគ្នាធ្វើការទៅអរគុណពូមកសាប់ឌឺអាឌឺ សាប់បាយមានសាច់បាស៊ីឈប់ស៊ីយកសាច់បងទៅហូបបងឆ្អែតហើយអីបងអញបាយពេញចានហ្នឹងបាយឆ្អែតហូបទៅបងឆ្អែតមែនហូបអស់បងហូបហើយបងយកចានទៅលាងសិនហើយពងទឹក បងឡោះដាក់ខ្ញុំតែខ្ញុំនាំទុកឲ្យបងរហូតដោយប្រចាំថាមែនបើគ្មានខ្ញុំបងមិនសប្បាយ អីទេអាចាណាអស់បាទបងតែមើលខ្ញុំមានរឿងចង់និយាយតិចមានចង់និយាយបងរឿងការងារខ្ញុំអត់ល្អមែនអត់ទេចាណាយជួយគិតមើលខ្ញុំបន្តិចមើលខ្ញុំរងថ្ងៃហ្នឹងពិបាកចិត្តនឹងអាទឹកនឹងអាសាដល់នេះវាបញ្ហាត្រង់កូនខ្ញុំវាចូលចិត្តអាពីរនាក់ហ្នឹងទៀតណ៎មើលស្មារនឹងពងព្រានអាទឹកទៀតណ៎អីអីបងបងឯងគិតមិនខ្មិចបើកូនបងឯងចូលចិត្តអាទឹកហ្នឹងអី ខ្ញុំដឹងតើខ្ញុំមកបានឲ្យគេទៅសើបដល់ផ្ទះយាយវាហើយដូចពួកចណៃប្រាប់ខ្ញុំចឹងថាអាសាបហ្នឹងមិនមែនប្អូនបកកើតបោះអាទឹកទេតែអាទឹកហ្នឹងវាចោលប្អូនវាមិនបានទៀតហ្នឹងកូនសួរក៏អញ្ចឹងដែរខ្ញុំមកដឹងគិតមិនទេនេះរងថ្ងៃឈឺក្បាលតែខ្ញុំគិតថាលបងដូចជាស្រឡាញ់កូនខ្លាំងព្រោះខ្ញុំឃើញយល់ព្រមតាមកូនរហូតណាចាស់អើយខ្ញុំមិនមែនតាមកូននេះទេ តែធ្វើម៉េចកូនស្រីខ្ញុំមិនមានតែមួយហើយណាមួយគ្នាឈឺខួរក្បាលតាំងពីតូចដល់ពេលអញ្ចឹងខ្ញុំមកហ៊ានប៉ះពាល់អារម្មណ៍វាតែនិយាយទៅអាទឹកវាជាក្មេងល្អតើបងអើយអាទឹកវាល្អហើយខ្ញុំរងថ្ងៃនេះខ្ញុំចង់ជួយអាទឹកឲ្យចូលរៀនមួយមួយសួរណាតែវាទាស់ត្រង់អាសាមកអាហ្នឹងតែជួយវាវានាំទុកដល់សួរទៀតខឹងម្ដងម្ដងខ្ញុំចង់អត់ដេញក្បាលអាហ្នឹងចោលតាតែអាទឹកហ្នឹងកូនសួរហ្នឹងវាចេះតែអំបោពេកដល់ពេលអញ្ចឹងខ្ញុំពិបាកចិត្តណា កំបាក់មែនតើហ្មងប៉ុន្តែខ្ញុំឃើញអាទឹកជាក្មេងល្អលបងខ្ញុំឃើញវាខំប្រឹងធ្វើការជើងការរៀនសូត្រទៀតតែវាចង្រៃបានប្អូនវាយ៉ាសាបហើយដល់ខ្ញុំចិត្តជិះផ្លូវជិះផ្លូវមើលមើលមើលចរិតវាមើលអានេះគុំតាទឹកឯងគុំអីអត់រវល់មួយឯងវាអញ្ចឹងកំងខ្ញុំទៅធ្វើការហ្មងតែ ខ្ញុំមិនមែនឆ្កែទេបងចូលមកនេះឌីឡាញសាឆ្កែទៀតណាចាប់មែនអាក្មេងនេះបាក់បណ្ដៅមែនអានេះចង់ត្រពុកម៉ែខ្ញុំមកយាយ ដឹងគាត់មកមិនទេហើយចាសាបនឹកឃើញយ៉ាងម៉េចដែលចង់ទៅរកពុកម៉ែនេះហើយរកគេរបៀបម៉េចបើចៅមិនដែលនឹងស្គាល់មុខគេផងនឹងហើយនៅសុកសុកហេតុអីក៏ចៅនឹកឃើញចង់ទៅរកពួកគេយាយមិនដែលឃើញចៅរំលឹកពីគេម្ដងណាទេគឺមកខ្ញុំទៅធ្វើការកាត់ដើរកាត់ចុះឡើងចុះឡើងឃើញគេមានពុកម៉ែហើយឃើញគេដូចសុបាយដល់ហើយយាយ ខ្ញុំគិតថាពុកម៉ែខ្ញុំអត់តងាប់ទេអញ្ចឹងខ្ញុំចង់ទៅរកពួកគាត់ឲ្យឃើញយកពួកគាត់មកនៅជាមួយយើងណោះយាយណោះហើយបងគ្នាច្រើនចាំបងទឹកមកចៅសួរជាមួយបងទឹកទៅណាបាទយាយអឺ គាត់នៅណាទៀតចង់មករកគាត់ចឹងយើងចាំបានច្បាស់ណាស់ថាលុយយើងសល់50000នេះផ្សារយើងទុកនឹងកន្ត្រកហើយកន្ត្រកវាមិនឃើញអញ្ចឹងវាមាននៅក្នុងកាបូបហើយឥឡូវក្នុងកាបូបនោះក៏វាមិនឃើញទៀតហុយជួយបាត់ទៅណាអញច្បាស់ណាស់ថាអញទុកនឹងកន្ត្រកឬមួយក៏វាជ្រូកបាត់ព្រោះបើជ្រូកមិនក៏មិនឃើញអញជ្រូកជ្រូកនៅម្ដុំណានេះអើយអញ ធ្វើការមួយខ្ញុំមកព្រឹកអីតាហើយលុយមីអីជ្រុះមកតាក់តងឲ្យមួយបងអូនខ្ញុំ នឹងយើងដែរតែឯងលួចហ្មងលួចណាណែច័ន្ទប្អូនខ្ញុំពីមុនវាលួចមែនតែឥឡូវវាកាយខ្លួនហើយពួកឯងខ្ញុំចេះចោលវាណែឯងកុំកាន់ជើងបងឯងណាមនុស្សតែវាធ្លាប់លួចនៅលួចហ្នឹងឯងឲ្យទូចិត្តមិនបានហ៎លួចណាខ្ញុំបានយល់តែហ្មងតែែងខ្លួនវាមកវាលុចលាក់លាក់ឡើងខ្លួនហ្នឹងបងល្អតាលើកកូនចាន់នេះគឺឆែកឲ្យបងបន្តិចមកឆែកពីក្បាលដល់ចុងជើងឆែកដាក់ឆែកអូឆែក ឲ្យឆៃអាចោលមែនសាប់ស្ដាប់បងឲ្យគាត់ឆៃទៅបិមហានវិភាសាតាមមកយើងឆៃទៅឆៃឆៃមើលលោកដៃវិញមិនឃើញអត់អត់ឃើញទេបងតាចោលឲ្យមានបើច្រើនណាគាត់មិនលួចវាលាក់កន្លែងផ្សេងទៀតវាមិនຕົងខ្លួនຕົងខ្លួនឆៃឃើញដឹងហើយជ័យនឹងត្រូវ anh phép anh ạ à. anh cứ tự lẹ đây nè hả anh phép anh không lôi anh lẹ này nè nhưng mà không đáng ấy ê ai nhá lấy cho nãy thì anh nó này đang đây nhưng mà đắng à đi à đi mót mót mót mót mót cái bà nó mót mót đẹp liền lấy mà đẹp liền hả anh phép ạ à. anh vô lôi anh cái tự lẹ đây nè hả anh lôi hai anh cứ tự lẹ nè anh phép anh liền à không em trao à không em gặp nát à à à à sập đàn trao hả anh phép lên á phép á mình lên bọn nhóm của mình à, nó phép ạ à. lôi đây nè anh phép ạ à. ឯងនេះកែណាអាមិនដឹងមិនដឹងមិនដឹងលុយណាណាប្រាប់អញណា ជួអំភាកណែហើយទឹកអញសាបអីហ្នឹងនិយាយរឿងអីណែមិនខាននិយាយដើមយើងមកយាយចាំចៅអានសរយាយស្ដាប់អីយាយចាសាបបងទឹកឥឡូវណាគេចេះអានអសរស្ទាត់ណា ចៅចាំទៅរៀនជាមួយបងទឹកណាឈប់ខ្ញុំអត់ចង់ធ្វើការទេអេថ្ងៃមុនខែសុំគាត់ឈប់ម្ដងហើយតា អើយគាត់ទៅប្រាប់ថាខ្ញុំជឿចង់ហ្នឹងឯងទៅប្រាប់សួរឲ្យប្រាប់មកប៉ាសួរមកប៉ាសួរជឿសួយៀបសួរមីងជំរាបសួរនឹងចង់បានអីពីយើងហាអូយឯណាប្អូនសំណប់ឯងអត់មកជាមួយទេអូមីងសាប់គេគេគេគេឈឺមីងសុំច្បាប់មីងមួយថ្ងៃចាប់បាត់យាយតិចសាប់គេរត់ចោលយើងទៀតទេយាយបើអញ្ចឹងឆាប់ទៅរកចោលសាប់ទៅ គេអាចរំលងដំឡៃខ្ញុំគេអាចចាត់ទុកខ្ញុំគ្មានដំឡៃគេអាចមិនឃើញខ្ញុំស្រមៃតែខ្ញុំ មិនលែងដៃចោលខ្លួនឯងខ្លួនខ្ញុំ ប្រៀបដូចជាក្របសាញ់ខ្លួនខ្ញុំមិនខ្លាចរលកផ្ដាញ់ក្របសាញ់ដែលមិនអាចរួប តែអាចទំរលកសន្ធប់ទូរលកតាមជុំគុំរៀមប្រានខ្ញុំគឺជាក្របសាញ់ ខ្លាចរលកបោកខ្លាំងយ៉ាងណាខ្ញុំគឺជាក្របសាច់គ្មានទុកខាទោះមានស្នាមចាប់នៅក្រឡៅគុំប្រែទៅជាធម្មតា ក្របសាច់រឹងមាំខ្លាំងខ្លាមិនខ្លាចរលា គេអាចនឹងមើលមិនឃើញខ្ញុំតែខ្ញុំមកឃើញខ្លួនឯងច្បាស់ខ្ញុំមិនបបង